ដូនចាស់នាំយកខ្សែគោនិងក្រមាពីខ្មែរដល់អាមេរិកជារង្វាន់ជូនចៅក្នុងថ្ងៃទទួលសញ្ញាបត្រពីបណ្ឌិតសភាយោធាអាមេរិកលោកយាយវ័យចំណាស់មួយរូប បាននាំយកខ្សែគោនិងក្រមាពីស្រុកខ្មែររហូតដល់អាមេរិកដើម្បីជារង្វាន់ជូនចៅប្រុសក្នុងថ្ងៃបញ្ចប់ការសិក្សា ពីបណ្ឌិតសភាយោធាអាមេរិក ខ្សែកូននិងក្រមានេះគឺជាមរតកអនុស្សាវរីយ៍របស់យុវជនពេជ្រមូន បានប្រើប្រាស់ជាប់ជាប្រចាំ ពេលគេនៅកុមារភាពលើទឹកដីជនបទក្នុងខេត្តកំពង់ឆ្នាំងយុវជនពេជ្រមូនបានបញ្ចប់ការសិក្សាប្រកបដោយមោទនភាពបំផុតពីបណ្ឌិតសភាយោធាអាមេរិកបន្ទាប់ពីបានប្រឹងប្រែងសិក្សាអស់រយៈពេល4ឆ្នាំពិធីប្រគល់សញ្ញាបត្របានធ្វើឡើងយ៉ាងមហោឡារឹក កាលពីថ្ងៃទី27ខែឧសភា ឆ្នាំ2022កន្លងទៅនេះក្រមអធិបតីភាពរបស់លោកโจ Biden ប្រធានាធិបតីអាមេរិកសមិទ្ធផលបញ្ចប់ការសិក្សាពីសាលាយោធាលើទឹកដីអាមេរិកដែលជារឿងមួយដ៏កម្រសម្រាប់យុវជនខ្មែរជារឿងមួយដែលនាំឲ្យមានការភ្ញាក់ផ្អើលនិងស្ញប់ស្ញែងខ្លាំងណាស់ទៅហើយ សម្រាប់យុវជនពេជ្រមូនប៉ុន្តែសំណេរនិងរូបភាព រៀបរាប់ពីការយកខ្សែគោនិងក្រមារបស់ជីដូន ពីស្រុកខ្មែររហូតដល់អាមេរិកជូនយុវជនពេជ្រមូនបាននាំឲ្យមានការស្ញប់ស្ញែងកាន់តែខ្លាំងឡើងថែមទៀតសំណេរនិងរូបភាពនេះបានធ្វើឲ្យមានការចែកចាយយ៉ាងច្រើនលើបណ្ដាញសង្គម Facebook យុវជនពេជ្រមូនបានរៀបរាប់ឲ្យដឹងថាក្រមានិងខ្សែគោដែលជាមរតកអនុស្សាវរីយ៍ប្រើប្រាស់ពេលកុមារភាពនេះ ត្រូវបានជីដូនរក្សាទុកអស់រយៈពេល10ឆ្នាំហើយយុវជនបញ្ចប់ការសិក្សាពីសាលាយោធាអាមេរិករូបនេះ បានបញ្ជាក់យ៉ាងដូចនេះថាខ្ញុំតែងតែប្រើវា សម្រាប់ជាថ្នាក់ដាក់បាយទឹកនិងសៀវភៅនៅពេលទៅទ្វារគោពេលនៅឯស្រុកកំណើតភាកច្រើននៅ ក្នុងថ្នាក់បាយមានតែបាយនិងអំបិលដែលលោកយាយខ្ចប់ឲ្យប៉ុណ្ណោះពេលនេះលោកយាយបានយកខ្សែគោនិងក្រមាចាស់នេះ ធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំ ពីបណ្ឌិតសភាយោធាអាមេរិកយុវជនពេជ្រមូន បានលើកបង្ហាញនៅការបញ្ជាក់របស់ជីដូនខ្លួនថាខ្សែគោនិងក្រមានេះត្រូវបានជីដូនរក្សាទុកហើយក៏យកមកមើលនៅពេលនឹកចៅនៅពេលប្រគល់ខ្សែគោនិងក្រមាជូនក្នុងថ្ងៃទទួលសញ្ញាបត្របញ្ចប់ការសិក្សា លោកយាយបានផ្ដាំទៅចៅ កុំឲ្យភ្លេចកំណើតជាក្មេងខ្វៀលគោគាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុកព្រោះពេលនឹកចៅម្ដងម្ដងយាយយកមកមើល ដើម្បីកុំឲ្យនឹកចៅពេកលោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាឲ្យចៅវិញហើយទោះទៅដល់ទីណាសូមចៅ កំភ្លេចកំណើតរបស់ខ្លួន ដែលធ្លាប់ជាក្មេងខ្វៀលគោឲ្យសោះពេជ្រមូនបានរៀបរាប់ថារូបគេស្ទើរតែស្រក់ទឹកភ្នែកពេលឮប្រសាសន៍អ្នក មានគុណ ដែលបីបាច់ថែរក្សាតាំងពីទឹកនឹងកើតរហូតដល់ធំពេញវ័យពេជ្រមូនបានចាត់ទុករង្វាន់ខ្សែគោនិងក្រមានេះគឺជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់គេសូមបញ្ជាក់ថាយុវជនពេជ្រមូនជាកូនកសិកររស់នៅភូមិគ្រោះឃុំរលាផ្អៀស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងរូបគេទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិករយៈពេល4ឆ្នាំ។ ហើយទើបតែបញ្ចប់ការសិក្សានៅក្នុងឆ្នាំ2022នេះពេជ្រមូនបានចាត់យក ជំនាញផ្នែកគណិតវិទ្យានិងការស្រាវជ្រាវនៅលំហអាកាសហើយក៏ទទួលបានជំនាញបើកយន្តហោះផងដែរពេជ្រមូន បានបញ្ជាក់ថា ការសិក្សានៅអាមេរិកគឺជាក្តីស្រមៃមួយរបស់គេ កើតចេញពីការអានសៀវភៅពេលទៅឃ្វាគោដោយបានអានពាក់ព័ន្ធជីវិតមេ បញ្ជាការអាមេរិកមួយរូប។ ដែលបំពេញបេសកកម្មក្នុងសង្គ្រាមលោក លើក ទី2នៅតំបន់អាស៊ីប៉ាស៊ីហ្វិកមេបញ្ជាការអាមេរិករូបនោះ បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិករឿងរ៉ាវរបស់មេ បញ្ជាការយោធាអាមេរិករូបនេះហើយ ដែលជំរុញឲ្យយុវជនពេជ្រមូនចិញ្ចឹមមហិច្ឆតានិងការប៉ុនប៉ងដ៏ជ្រាលជ្រៅក្នុងការចូលសាលាបណ្ឌិតសភាយោធាអាមេរិក។ មុនទទួលបានអាហារូបករណ៍នៅសាលាបណ្ឌិតសភាយោធាអាមេរិកពេជ្រមូនក៏បាន បញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនិងថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនង អន្តរជាតិពីកម្ពុជាផងដែរពេជ្រមូនជាយុវជនម្នាក់ដែលបានតស៊ូយ៉ាងខ្លាំងក្នុងការសិក្សារៀនសូត្រព្រោះតែជីវភាពគ្រួសារក្រលំបាកពេលឡើងមកសិក្សានៅ ភ្នំពេញរូបគេធ្លាប់បានផ្ញើជីវិតតាមសម្រាប់ផ្ទះរបស់គេ។ និងរើសអាហារពីធុងសម្រាមបរិភោគក៏មានយុវជនពេជ្រមូនមានរឿងឈឺចាប់ក្នុងចិត្តមួយទៀតនៅពេលធ្វើជាអ្នកបម្រើនៅតាមភោជនីយដ្ឋាន រូបគេត្រូវបានមន្ត្រីយោធាស័កខ្ពស់មួយរូបយកដបស្រាវាយព្រោះតែគេបដិសេធជំនុំស្រាមួយកែវពីមន្ត្រីយោធារូបនោះនឹកដល់រឿងនេះយុវជនពេជ្រមូនបានទទូចដល់អ្នកមានស័ក្តិយោខ្ពស់ផ្ដល់តម្លៃដល់មនុស្សដែលក្រខ្សត់ មនុស្សតូចទាបជាងខ្លួន ក្នុង នាមជាមនុស្សជាតិដូចគ្នាចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ